មិនធម្មតា ទីបំផុតស្គាល់មុខមាត់ពិតម្ចាស់រថយន្តតម្លៃខ្ទង់លានដុល្លារមានផ្លាកលេខកម្ពុជាជីផ្អើលទីក្រុងបាងកកហើយការពិតគឺជាប្រិយមិត្តពិតជាបានជ្រាប ហើយថាកាលពីពេលថ្មី ថ្មីនេះមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមទាំងក្នុងប្រទេសកម្ពុជា ជាពិសេសប្រទេសថៃ ក្រោយមានរថយន្តដូរទំនើបលំដាប់អភិជនខ្លាំងមួយគ្រឿងម៉ាករថយន្តស្ព័របុកកទីជីរ៉ុនស្ពត110អានមាន តែ20គ្រឿងប៉ុណ្ណោះ នៅលើពិភពលោក Limited Edition ដែលតម្លៃរបស់វារហូតដល់ទៅខ្ទង់4ទៅ5លានដុល្លារសហរដ្ឋអាមេរិកឯណោះដែលមានបំពាក់ជាស្លាកលេខខ្មែរគឺកម្ពុជាបោះជិះបង្អួតសម្រស់នៅក្នុងទីក្រុងបាងកកប្រទេសថៃយ៉ាងហ៊ឺហាតែម្ដង។ ធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងរហូត បាននាំគ្នាតាមថតជាច្រើនទីបំផុតពេលនេះស្គាល់មុខមាត់ពិតម្ចាស់រថយន្តស្ពាល់មួយគ្រឿងនោះហើយ នេះបើយោងតាមម្ចាស់កណន័យ Facebook មួយដែលមានឈ្មោះថា Winda បានរៀបរាប់ឲ្យដឹងបែបនេះថា ចង់មើលមុខម្ចាស់ឡាន41លានដុល្លារមែននេះហើយម្ចាស់ឡានសំបីចិញ្ចៀនគាត់ពាក់ក៏អាចគប់ក្បាលបែកដែរហើយឃើញអ្នកខ្លះឆ្ងល់ថា ខ្មែរធ្វើស្អីមានលុយច្រើនម៉េះកុំឆ្ងល់កុំឈ្នានីគេ គេប្រឹងរកស៊ីបានគេមាន គេខំបានគេមាន មិនមែនលុយហោះពីលើមេឃទេជីនៅថៃទៀតឡើងផ្អើលថៃហើយឃើញខ្មែរច្រើនខមមិនឈ្នានីគេចង់សួរវិញថា បងធនាគារដាច់នៅនឹងបានបន្តថាប្តីជាសេដ្ឋីនៅខ្មែរប្រពន្ធជាសេដ្ឋីនៅថៃ ចំណែកអ្នករិះគន់ចំអកគេ ជាសិទ្ធិកូនបំណុលធនាគារចាសសូមអរគុណសម្រាប់ការ តាមដានព័ត៌មាននេះ